មកសំដែងតម្រូវទៅតាមពេលវេលាហើយនឹងកម្មវិធីបុណ្យគឺពេលនេះគឺពុទ្ធបរិស័ទទាំងអស់សិស្សសំតែជាអ្នកជ្រះថ្លានៅក្នុងពុទ្ធសាសនាព្រះពុទ្ធសាសនាព្រះពុទ្ធជាម្ចាស់លោកបានសម្ដែងទុកនៅក្នុងកម្មពីអង្គត្រនិកាយបញ្ចកនិបានបញ្ជាក់អំពីភាព ពីមាសនិងរុងរឿងនៃសាសនាសាសនាពុទ្ធបរិស័ទទាំងឡាយគឺជាធម៌មួយដែលជាដែលយើងហៅថាជាពាក្យប្រៀបបដៅឬក៏ជាដំបូងមាននៃសាសនាហើយពាក្យប្រៀបបដៅនិងដំបូងមាននោះបង្កប់ដោយចិត្តប្រនិបត្តិគឺមានការប្រនិបត្តិនៅក្នុងនោះ គឺព្រះអង្គលោកសម្ដែងបញ្ជាក់ប្រាប់យើងជាពុទ្ធបរិស័ទឲ្យគ្រប់ប្រណិប័តហើយសាសនានេះជាលំអានឬក៏ជាដំណើរមួយដែលនាំសត្វឆ្ពោះទៅកាន់ទីសុខសាសនាដែលចង់បានសុខចង់បានសេចក្តីចម្រើនសត្វនោះគឺត្រូវជំរុញការពឹងផ្អែកទៅលើសាសនា ទុកមានសេចក្តីសុខមានសេចក្តីចម្រើនហេតុអីបានជាពពួកសត្វទៅពឹងផ្អែកនឹងសាសនាបានចប់ព្រោះសាសនាដឹកនាំសត្វទៅរកសុខទេមិនដឹកនាំសត្វទៅរកទុក្ខទេគឺព្រះអង្គលោកសម្ដែងប្រាប់អំពីទឹកទោសនិងហេតុនាំឲ្យកើតទុក្ខ ហើយនឹងព្រះអង្គពន្យល់អំពីសេចក្តីសុខនិងហេតុដែលនាំឲ្យកើតសេចក្តីសុខអញ្ចឹងកាលណាបើសិនជាយើងបានស្ដាប់ទៅឃើញជាក់ច្បាស់នៅសេចក្តីសុខទុកនិងហេតុហើយគឺពពុទ្ធសង្ឃលះបង់នៅខែមិនធ្វើទេដែលនាំឲ្យកើតទុកទុកយកជានឹងគោរពប្រណិប័តទៅតាមខែដែលនាំឲ្យបានសេចក្តីសុខ ព្រោះចំណាក៏ដោយនៅក្នុងលោកនេះទឹកតែចង់បានសេចក្តីសុខដូចគ្នាមិនថាតំណុកទេសម្បត្តិសត្វដូចជាសត្វមន់ឬក៏សត្វខ្មោចជាសត្វដែលមានខ្លួនតូចមានពេញក៏គង់ចង់បានសេចក្តីសុខដូចមនុស្សដែរទើបបានលោកពួកសត្វនោះខំស្វែងស្វែងរកចំណីអាហារហើយយកទៅទុកដាក់នៅពេលដែលមានជួបឧបសគ្គផ្សេងតិចផ្សេងទៀត ស្លាចបាត់បង់ជីវិតនេះបញ្ជាក់ឲ្យឃើញថាចង់បានសុខនេះចង់បានសុខបណ្ដាដែលសាសនាទូទៅក្នុងលោកមិនមែនតែប្រពុទ្ធសាសនាទេទាំងបីសាសនាទូទៅដែលហៅថាទេវរសាសនាដូចជាព្រហ្មញ្ញសាសនាឬក៏មោហមសាសនាឬក៏គ្រិស្ទានសាសនាទាំងអស់ ក៏សិតតែមានបំណងចង់ឲ្យបត្តបានសុខដូចគ្នាប៉ុន្តែសេចក្តីសុខគឺគ្រាន់តែមានពីរខុសគ្នាចេះសេចក្តីសុខមួយគឺកើតឡើងហើយវារលឹកទៅវាវល់វល់វាជួបនៅសេចក្តីសុខវិញសេចក្តីសុខមួយទៀតបានសុខហើយមិនប្រែប្រួលមិនរត់ទុកវិញហើយសាសនាទាំងអស់ដែលប្រកាស អំពីសេចក្តីសុខនោះគឺផ្លាយគ្នាដូចជាគ្រឹះសាសនាគ្រឹះសាសនាប្រកាសអំពីដោយសុខនៅមានរូបនៅពេលណាបុគ្គលគោរពបនិបត្តិតាមបទបញ្ញត្តិរបស់ព្រះពិសូទៅគេថានឹងបានទៅកើតនៅរួមជាមួយនឹងលោកម្ចាស់ទូអញ្ចឹងតែចិត្តនៅក្នុង អញ្ចឹងបានន័យថានឹងមានកើតតែមានកើតមានចាស់មានជើងមានស្លាប់មានខណ្ឌ5ពួននៅកើតជាមួយនឹងទេវតាដូចជាសាសនាដទៃទៀតមានសាសនាព្រហ្មញ្ញដែលខំប្រឹងប្រព្រឹត្តនៅតបៈធម៌ក៏ស្ដាប់ទៅបានតែកើតជាមួយនឹងព្រំគេហៅថាអតិទេពកើតជាព្រំ នៅរួមជាមួយនឹងព្រំហ្នឹងគេថាបានសុខនៅក្នុងទៅអញ្ចឹងព្រមមិនសាសនាហ្នឹងក៏ដឹកនាំសត្វនេះបានសុខប៉ុន្តែសុខនៅមានរូបខណ្ឌនៅមានរូបអញ្ចឹងកាលណាបើមានរូបគឺមានទឹកមានខណ្ឌ5មានទឹកមានពោធទៀតនៅឡែកគឺព្រះពុទ្ធសាសនាយើងព្រះអង្គលោកបានសម្ដែងថាបើសិនជាយើងគោរពប្រណិប័តន៍ អាចដល់កម្រិតទៅបានទៅស្លាប់ទៅនេះទៅគឺបានអស់អស់ខណ្ឌ5ទៅនឹងបានទៅដល់នៅវិមុតិសុខនៅក្នុងព្រលទានតែសេចក្តីសុខក្នុងព្រលទានហ្នឹងគឺគ្មានខណ្ឌ5ទេគ្មានរូបវិញ្ញាណសញ្ញាសង្ខារវិញ្ញាណជាគ្រឿងកត់សម្គាល់ជាអ្នកស្ដាយអារម្មណ៍ទេតែអត់មានរូបអញ្ចឹងបានលោកថានឹងមានកំណើត នឹងមានកំណើតតែជានាមធម៌តែមិនមានកំណើតទេហើយដល់អត់មានតើអញ្ចឹងវាអត់ចាស់អត់ជឿអត់ស្លាប់អត់មានខណ្ឌ5អញ្ចឹងវាស្មើនឹងពាក្យទីច្រើនមានប្រហែលពាក្យ0និងពាក្យ0នៅពាក្យមានឈ្មោះថាសញ្ញតៈអញ្ចឹងមែនពាក្យថា0គឺសញ្ញតៈសញ្ញតៈនៅពាក្យនៅពាក្យ0ប៉ុន្តែ0នៅពាក្យហ្នឹងមិនមែនពាក្យថាណដ្ឋិមិនមាននៅទេ ពីសូនមានណាមិនមែនសូនមិនមានទេសូនមានគឺសូនអីគឺសូនចក្ខន្ធ5តែមានផលយានមួយសម្រាប់សោយសុខក្នុងព្រមលពៀនដែលមានធម្មយតនៈជាគ្រឿងត្រូវទ្រង់អញ្ចឹងជាតែសូនគឺសូនចក្ខន្ធ5ចក្ខរូបចក្ខមានចក្ខរូបចក្ខវេទនាសញ្ញាសង្ខារវិញ្ញាណតែវិញ្ញាណសោមានផលយានមួយផលយានដែល យើងជាយកទីទាំងអស់ហ្នឹងគោរពបនិបត្តិឆ្លរចម្រាញ់ទៅនៅនៅពេលណាដែលមានទីលេសមានខណ្ឌហ្នឹងនឹងគេហៅថាវិញ្ញាណនៅពេលណាដែលគេកំចាត់បាននៅហេតុនាំឲ្យកើតនៅខណ្ឌហើយនៅសល់នៅសល់ផលខាងស្ទឹងហ្នឹងក៏ហៅផលវិញ្ញាណផលវិញ្ញាណ អញ្ចឹងផលញ្ញានឹងអត់មានរូបអត់មានវេទនាសញ្ញាសង្ខារវិញ្ញាណទេផលញ្ញានឹងសោយនៅវិមុតិសពនៅក្នុងខណ្ឌទាននឹងអញ្ចឹងមិនមានកើតចាស់ជាស្លាប់ទេអញ្ចឹងទើបមានសេចក្តីសុខមិនប្រែប្រួលមិនត្រឡប់វិញនេះមិនត្រឡប់វិញអញ្ចឹងបណ្ដាសាសនាប្រទេសក្នុងលោកគេនិយមពីសេចក្តីសុខតែវាផ្ញើទៅលើរូបខណ្ឌផ្ញើនៅកំណើតព្រៃឯសេចក្តីសុខរបស់ប្រពន្ធ ដែលសម្ដែងនៅក្នុងសន្តិភាពហ្នឹងគឺសេចក្តីសុខដែលផ្ញើនឹងផលញាណណានឹងផលញាណណានៅនៅផលញាណអញ្ចឹងខុសគ្នាណាខុសគ្នាខុសគ្នាអញ្ចឹងយើងគាត់សង្កល់នោះយើងគាត់សង្កល់ឃើញថាសេចក្តីសុខខុសគ្នាមួយសេចក្តីសុខផ្ញើនឹងបញ្ញខੰ អញ្ចឹងសាសនាដទៃទាំងអស់តាំងពីកាតូលិកតាំងពីមូហាម៉ាត់តាំងពីព្រហ្មញ្ញសាសនាសាសនាដទៃដទៃហ្នឹងគឺប្រកាសសេចក្តីសុខដែរតែសេចក្តីសុខនេះនៅ ទៅផ្ញើជាមួយនឹងខណ្ឌ5ជាមួយនឹងកំណើតហើយសេចក្តីសុខនៅក្នុងប្រណិពានពុទ្ធសាសនាយើងប្រកាសគឺសេចក្តីសុខទៅអាស្រ័យជាមួយនឹងផលញ្ញាណដែលមិនដែលទទួលខណ្ឌ5អញ្ចឹងបានជាសេចក្តីសុខក្នុងប្រណិពានហ្នឹង គឺមិនចេះប្រែប្រួលទេហើយផលនឹងយិនហ្នឹងគឺគឺតែមានហើយមិនចេះរលត់ផលនឹងយិនហ្នឹងមិនចេះរលត់ទេតាំងនៅជាប្រកណ្ដីជាធម្មជាតិឥតមានជូរមានលវិញមានចាស់មានឈឺមានស្លាប់មានជាតិដែលសម្រាប់បង្កនៅសេចក្តីទុក្ខឥតមានកំណើតមិនកើតតែមិនស្អុយបើយើងប្រៀបប្រៀបដូចជាដងណាដូចជាដងដង យើងមើលដូងដូងកាលណាបើសិនជាយើងទុកដូងទាំងមូលហ្នឹងបើសិនជាដូងខ្ចីវាស្អុយដូងទុំវាដុះដូងខ្ចីវាស្អុយដូងទុំវាដុះនឹងយើងមើលដូងតែនៅពេលណាដែលគេយកដូងទៅបកសម្បកតបកសម្បកអស់រលីងចឹងទៅគេពុះពុះទៅគេយកយកដូងមកកប់ កោះទៅយកមកយកវាយបានទៅជាខ្ទិះហើយគេស្លាយកទៅចម្រាញ់ទៅទៅជាប្រេងដូងមិនដំបងខ្ទិះដូងហើយវាខ្ទិះដូងទៅទៅជាប្រេងដូងអញ្ចឹងនៅខ្ទិះដូងនៅស្អុយនៅខូចដល់ទៅជាប្រេងដូងយកទៅយកទៅដាំកុំដោះហើយទុកឲ្យវាមិនស្អុយអញ្ចឹងប្រេងដូងហ្នឹងហើយដែលទុកជាផលលញៀនណាទុកជាផលលញៀនដូច្នេះសាសនានឹងប្រកាសខុសគ្នាអញ្ចឹង អញ្ចឹងសេចក្តីសុខនៅក្នុងពុទ្ធសាសនាសេចក្តីសុខនេះហៅសេចក្តីសុខអត់មានសុខហើយឯកន្តបរមសុខដែលជាត្រួយដែលជាចុងនៃការបប្រតិបត្តិរបស់អស់លោកសាធុជនពុទ្ធបរិស័ទទាំងឡាយដែលកំពុងធ្វើនេះដែលកំពុងធ្វើកំពុងបប្រតិបត្តិនេះគឺថាយើងទាំងអស់គ្នាជាពុទ្ធសាសនិកសំបីពពួកបរិស័ទដតីដែលជាអ្នកព្រមគោរពប្រណិប័តនៅក្នុងពុទ្ធសាសនា គឺធ្វើទៀនធ្វើសិលធ្វើភាវនាឬក៏ធ្វើសិលសមាធិបញ្ញាតែងតែឆោមគឺថាឆោមចោះឬក៏ទេចោះទៅរកព្រះនិព្វានណាទៅរកព្រះនិព្វានទាំងអស់អត់មានទៅណាទេទៅនិព្វាននេះឯងប៉ុន្តែគ្រាន់តែចង់បញ្ជាក់ឲ្យចេះ បញ្ជាក់ថាបុណ្យកុសលដែលកើតពីទានក្តីកើតពីសិលក្តីកើតពីភាវនាក្តីទាំងអស់ហ្នឹងណាឬក៏សិលសមាធិបញ្ញាហ្នឹងដែលឈរទៅរកប្រណិពានហ្នឹងគឺជាបុណ្យដែលគេហៅថាมันមានអាសវៈយើងធ្វើបុណ្យយ៉ាងម៉េចដើម្បីកុំឲ្យមានអាសវៈមានកាមាសវៈភវសវៈតថាសវៈនិងអវិជ្ជាសវៈអញ្ចឹងកុសលដែលយើងធ្វើហ្នឹងគឺយើងអត់មានប្រាថ្នាសម្បត្តិក្នុងភព ណាអត់មានប្រាថ្នាសម្បត្តិនឹងពុទ្ធទេអត់មានប្រាថ្នាសម្បត្តិនឹងពុទ្ធគឺយើងអត់មានប្រាថ្នាសម្បត្តិនឹងពុទ្ធទេខុសគ្នាទៅនឹងគឺឥឡូវយើងធ្វើបនយ៉ាងម៉េចដែលហៅថាមានចិត្តទេនោះទៅរកព្រះនិព្វានជាផលញាតិញោមតែនឹងចង្កជាចំណេះទៅ យើងឲ្យបាយមួយចានឲ្យចកោមួយឲ្យគាត់ឲ្យវិធីឲ្យសាលាធ្វើបន់កថាទានបន់បច្ច័យ4បន់ឆាកនិមន្តលោកខណ្ឌដាក់បាតលោកអីទាំងអស់ហើយឆានទៅរកប្រណទានហ្នឹងតើយើងធ្វើបន់ដល់ចិត្តយ៉ាងម៉េចប៉ុណ្ណឹងចាំបច្ចៈប៉ុណ្ណឹងបន់ដែលគ្មានអត្តរៈណាគឺយើងធ្វើនោះគឺអត់មានប្រាថ្នាចង់បានកើតជាទេវតាជាមនុស្សជាសេដ្ឋី រូបល្អអាយុវែងយឺនយូរអត់ទេគឺធ្វើទៅដើម្បីឲ្យអត់ទៅនៃអសវៈទៅប៉ុណ្ណោះគេថាយើងឲ្យទៀនទៅបើយើងនិយាយភាសាសាមញ្ញវិញណាគឺបរិច្ចាគទៅគឺមិនចង់បានអីមកវិញគឺឲ្យអីទៅគឺឲ្យអស់អត់មានដឹកចង់បានអីមកវិញនេះចំណងឯងដែលហៅថាទៀនដែលគ្មានអសវៈ យើងប្រគៀនទាំងហាន់លោកក្តីធ្វើជីវរបច្ច័យស្អីប្រគៀននោះគឺអត់មាន តាំងសច្ចៈវិជ្ជាប្រាថ្នាជាអីគឺធ្វើទៅដើម្បីអស់ទៅហ្មងដាក់ចិត្តថាអស់ទៅអត់មានទៀមទាចាំបានអ្វីអំពីប្រសងឬអំពីជនណាឬអំពីទេវតាអង្គណាឬអំពីស្អីសមាអញ្ចឹងបានន័យថាបន់នេះវាប្រាជ្ញានៃការបន់ស្រន់អង្គរកលដន្ទួសុំបន់អត់មានអង្គរកលដន្ទួសុំទេអញ្ចឹងបានស្អីមកវិញណា នឹងបុណ្យនឹងគេហៅបុណ្យដែលមានចិត្តទេសរុបផលមានយើងកម្មចោលទៅអញ្ចឹងណាមានចិត្តទេទៅរងផលមានឬក៏ធ្វើពាវនាកម្មដូចគ្នាតែចុះបុគ្គលអ្នកដែលធ្វើបុណ្យប្រាថ្នានៅក្នុងភពតើយ៉ាងម៉េចទៅដែរនៅចំណុចនេះតើទៅទៅនៅពៀនដែរ ឋាននឹងទៅប៉ុន្តែទៅក្រោយគេគឺនៅក្នុងគណៈចិត្តដែលយើងធ្វើបន់ប្រាថ្នានៅសម្បត្តិមនុស្សសម្បត្តិទេវតាដូចថាកើតជាទេវតាឲ្យមានរូបល្អមានបរិបាច្រើនមានសម្បត្តិច្រើនមានសុខហើយបើកើតជាមនុស្សមនុស្សនឹងមានប្តីល្អអីឬក៏ប្រពន្ធល្អកូនល្អមានទ្រព្យសម្បត្តិច្រើនកុំឲ្យទីលុយអីចឹងគឺប្រាថ្នាអញ្ចឹង អញ្ចឹងដល់ស្លាប់ទៅមិនទាន់មានចិត្តទេទៅរកផលញ្ញាណនោះទេគឺត្រូវទៅសោយនៅសម្បត្តិនោះទៅកើតជាទេវតាអង្គនោះឬកើតជាមនុស្សតាមសេចក្តីប៉ុនប៉ងដល់ពេលយើងទៅកើតហ្នឹងអាសាបុណ្យហ្នឹងវាឲ្យទៅកើតដល់ពេលចិត្តក្រោយទៅបានធ្វើបុណ្យធ្វើលសលអាស្រ័យនឹងការស្ដាប់ធម៌ផ្សេងផ្សេងទៅក៏កើតគណៈចិត្តលែងចង់បានព្រោះ ទៅដល់វាបានសម្បត្តិនោះទៅគឺអត់ចង់បានវិញអ្នកក្រគឺចង់មានអ្នកដែលមានហើយគឺលែងចង់មានទៅវិញព្រោះវាអត់មានឃើញអីអស្ចារ្យក្រៅអំពីស្លៀកពាក់ក្រៅអំពីការហូបចុកក្រៅអំពីការដេកនៅក្រៅអំពីផឹកក្រៅអំពីសបាយក្នុងរឿងកសាតាមស្វាតាមអារម្មណ៍វាអត់មានស្អីទៀតអត់មានស្អីទៀតមើលទៅឃើញថាវាគ្មានស្អីអស្ចារ្យអញ្ចឹង ដល់ពេលហ្នឹងទើបចាប់កំណត់បរិញ្ញាថាមិនចង់បានអីទាំងអស់នេះអញ្ចឹងបននេះជាបច្ច័យកើតមានហើយក៏ជាវាសនាសម្រាប់ប្រាថ្នានៅនៅនៅនិព្វាននៅខាងក្រោយបន្ទាប់ពីជាតិនេះអញ្ចឹងយឺតបន្តិចយឺតបន្តិចអញ្ចឹងបានជាមនុស្សយើងទាំងអស់គ្នានៅក្នុងសម័យពុទ្ធយើងពិចារណាមើលទៅឃើញថាស្ដេចក៏ ក៏បានដឹកទៀនស្រែថៃក៏បានដឹកទៀនអ្នកធ្វើស្រែចម្ការប្រយោជន៍ក៏បានដឹកទៀនអ្នកធ្វើខ្ញុំគេដូចជាទាសាទាសីដល់ចេញទៅវោក៏បានដឹកទៀនលើគ្នាបានដឹកទៀនលើគ្នាអ្នកក្រប្រតិនិព្វាននិងមានប្រតិនិព្វានក្នុងសម័យព្រះទៅចិត្តទេទៅរកផលញ្ញនៃគ្នាអញ្ចឹងយើងគួរឲ្យសង្ស័យមែន ណាគួរឲ្យសង្ស័យនេះរឿងចំណឹងដែលចង់បញ្ជាក់ថាការពីសង្សារវត្តដែលខ្លួនបានធ្វើទុកដាក់នៅទានសិលធានានោះដែលច្រើននោះគឺបានតែកើតជាត្រកូលនាមាននេះកើតតែជាត្រកូលនាមានដល់ពេលជួននឹងពុទ្ធទៅក៏បានស្ដាប់ធម៌តបុះទៅក៏អត់ទៅនិព្វានហើយអ្នកដែលធ្វើទានតិច ពុនវាសនាដោយសិលច្រើនទានកិច្ចវាសនាសិលច្រើនដល់មកកើតនៅក្នុងសម័យព្រះបានទៅរូបរាងបានសតិបញ្ញាពុនសិលសមត្ថតេនេះក៏វាអត់អញ្ចឹងទៅក៏ស្ដាប់ធម៌ទៅពេញទៅទៅអញ្ចឹងបើយើងនិយាយរួមខ្លីមកគឺចិត្តឲ្យចំទៅគឺថាធម៌ដែលទៅឲ្យនិព្វានគឺជាសញ្ញាភាពនោះគឺសិលហ្នឹងឯងអញ្ចឹងមកជាលោកពូថាសិលលេននិព្វតឹងយ៉ាងតែ ក៏ជាបច្ច័យឲ្យតែលពៀនវាជាសញ្ញាភាពនោះគឺទាំងខ្សាត់ទាំងមន្ត្រីទាំងស្ដេចទាំងអ្នកខ្ញុំអ្នកគ្រូអ្នកក្រអ្នកលំបាកនៅសំណាក់នៅសឹកនៅទុកទាំងអស់នោះដល់ពេលមកបូកផ្សំទៅគឺវាត្រូវគ្នានៅត្រង់សិលនៅត្រង់សិលដែលជាសមាធិដែលជាចាំងខ្ជាប់ខ្ជួននៅជាសញ្ញាភាពនៃកុសលគឺសិលពីទៀនបាច់ឲ្យទៅសិលខ្លាំងតើអ្នកទៀនតើ មិនមិននៅទេអត់ធ្វើទៀនទៅអត់ទៅសល់ខ្លាំងអញ្ចឹងដោយពេលនេះលើកយោមពុទ្ធបរិស័ទដែលយើងមកបប្រតិបត្តិធម៌ហ្នឹងក៏វាមានខុសគ្នាចឹងដែរខ្លះក៏មានទ្រព្យសម្បត្តិច្រើនណាខ្លះក៏មធ្យមខ្លះក៏ក្រណាខ្លះក៏ក្រខ្លះក៏មកគ្រប់កូនក៏មកគ្រប់មកមកគ្រប់ហើយមកនៅវត្តបប្រតិបត្តិធម៌ដូចគ្នា អញ្ចឹងបើយើងនិយាយអំពីកម្លាំងបាយកម្លាំងទឹកខុសគ្នាកម្លាំងធនធានគឺខុសគ្នាហើយខ្លះមានឡានជិះតែក៏មានឡានជិះមក4នាក់ខ្លះមានត្រឹមតែម៉ូតូខ្លះមានត្រឹមតែកង់ខ្លះមានត្រឹមតែដើរអត់មានអីទាំងអស់យើងអត់មានអីទាំងអស់ហើយមក4ហ្នឹងតែតែទៀតបានទេនេះគឺរកតែទៀតបានទេ ទៅវិសាអីអញ្ចឹងដល់ឈរមកគឺនៅក្នុងពេលបច្ចុប្បន្នតម្លាភាពគឺសិលសិលតាមគ្នាសិលស្មើគ្នាអញ្ចឹងបានលោកហៅត្រៃសិក្ខាសិលសមាធិបញ្ញានឹងតែនៅពេលកាត់មកនឹងតើអ្នកគ្រាន់តែនៅមានតែតាមតម្លាភាពគឺសិលឯងគឺសិលអញ្ចឹងសួរថាអានុភាពទាននឹងយ៉ាងម៉េចទៅបើសិនជាសិលទៅទានបានទានគឺជាសម្បត្តិនៅក្នុងភពអឺ ទានជាសម្បត្តិនៅក្នុងភពនៅក្នុងភព3នោះអ្នកដែលធ្វើទានគឺសាសកលអ្នកមានសម្បត្តិច្រើនហើយសក់ច្រើនអញ្ចឹងបានជាបុគ្គលម្នាក់ម្នាក់ដែលគេយល់ឃើញថាពលទានគេមិនទាន់បានទៅនៅក្នុងសង្សារវដ្តគេត្រូវសោយសម្បត្តិវាស្រួលតាមណាមានបាយស៊ីមានផ្ទះនៅមានឆ្នាំផឹកមានលេខចាក់ចានមានរបស់មានគ្រឿងប្រើប្រាស់សពគ្រប់វាស្រួល អញ្ចឹងបានទៅទីត្រូវទៅធ្វើទៀនធ្វើទៀនផងគឺសផងសផងទៀនផងអញ្ចឹងយ៉ាងណាបើមិនតាន់ទៅលទៀននោះហើយបើមិនទៅទៅលទៀននេះក៏វាចាប់សពគ្រប់តែប៉ុណ្ណឹងទៅអញ្ចឹងមនសាសនាយើងនេះវាឈរមុខទៅរកទៅលទៀនទាំងអស់ធ្វើទៀនជាងធ្វើទៀនយ៉ាងម៉េចកុំឲ្យចាប់អត់ទៅវាធ្វើបន់យ៉ាងម៉េចកុំឲ្យចាប់អត់ទៅវានឹងបានជាបច្ច័យបានជាបច្ច័យទៅបាន ប៉ុន្តែក្នុងទីនេះចង់បញ្ជាក់មួយចំណុចទៀតនៃការបរិបត្តិញាតិញោមពុទ្ធបរិស័ទទាំងអស់សុទ្ធតែជាអ្នកមកបរិបត្តិទាំងអស់គ្នាបរិបត្តិគឺលទ្ធផលគឺតើពីយើងអ្នកម្ចាស់បរិបត្តិហ្នឹងឯងលទ្ធផលគឺតើពីយើងខតតែមើលចាតមើលតំណាលទ្ធផលគឺផ្សេងគ្នាដោយការបរិបត្តិរៀងខ្លួន បានអ្នកបដិបត្តិនឹងធូរធូរទៅវាបានផលបន្តិចតើបាត់តើបើបដិបត្តិនឹងវារៀងខ្លាំងបន្តិចទៅបានផលជាមធ្យមបើបដិបត្តិនឹងវាអត់ប្រទៅបានផលលើសលប់ទៅប៉ុណ្ណឹងនេះគឺសំប្រឹងលេគឺសមាធិនេះយើងផ្សាយយើងកាន់ដូចគ្នាបើសមាធិគឺសំប្រឹងទេបើយើងបដិបត្តិខុស10ថ្ងៃដល់បានលទ្ធផលខុសគ្នា អ្នកណាជាសង្វាក់សន្តិញខំប្រឹងគោរពប្រណិប័តធ្វើឲ្យច្រើនទៅចម្រើនឲ្យច្រើនទៅទាំងជប់ទាំងថ្ងៃគ្រប់អរិយាប័តទៅដល់10ថ្ងៃហ្នឹងគឺបានទទួលនៅធម៌ស្ងប់មានមានចឹងណាបានទទួលនៅធម៌ស្ងប់ហើយបើសិនជាបរិស័ទខ្លះគេបប្រតិបត្តិដែរនៅវលកៈគ្នានិយាយទៅជុំគ្នាវិភាគស្ដារគ្នាបដាច់អារម្មណ៍តែអង្គុយធម៌ទៅទាំងងបំណុលឲ្យមូលទៅ អញ្ចឹងដល់ពេល10ថ្ងៃលទ្ធផលបានត្រឹមតែខ្យល់ប្រកលទី3នឹងទៅចេញវែងចូលវែងចេញចេញចេញខ្លីចូលខ្លីហើយវាយ៉ាងលំបាកនៅក្នុងខ្លួននោះជាលទ្ធផលបើសិនជាយើងបរិប័ន្នស្រាស្រាស្ដាងស្ដាងតិចតិចសំសំ ឧទាហរណ៍ថាគេធ្វើ10ថ្ងៃនឹងលន់តាំងតែនៅឯងបានតែមកអង្គុយទៅពីអង្គុយនឹងគឺលែងចោលលែងទឹកលែងគូទៅអាហ្នឹងក៏វាបានផលបានគាត់នឹងដឹងខ្យល់ចេញចូលវែងផ្លេងទីទៀតហ្នឹងគ្រប់10ថ្ងៃបាត់អញ្ចឹងលទ្ធផលគឺបានអញ្ចឹងអញ្ចឹងបានន័យថាលទ្ធផលនៃការបដិបត្តិគឺកើតមកពីយើងទាំងអស់គ្នាជាអ្នកគោរពប្រតិបត្តិបើយើងធ្វើដោយកម្រិតណាវាបានកម្រិតហ្នឹងណា អានោះអញ្ចឹងនៅកុំខាយមកពីនិស័យនឹងយើងអញ្ចឹងក៏វាសំស្របដែរព្រោះនិស័យយើងសាងនៅពេលដែលយើងកំពុងតែសាងនោះគេហៅថាមាននិស័យនឹងគេហៅសាងនិស័យសាងនិស័យហ្នឹងកំពុងតែអង្គុយបប្រតិបត្តិនឹងគេហៅសាងនិស័យអញ្ចឹងបើយើងអង្គុយបន្តិចនិស័យទៅបន្តិចបើយើងអង្គុយខ្លាំងនិស័យក៏វាខ្លាំងបើយើងអង្គុយច្រើនលឿនលុបទៅនិស័យនឹងក៏វាចាស់ខ្លាទៅនឹងប្រាស់ដឹងក៏ឆាប់ អត់មានមកពីស្អីក្រៅអំពីយើងនោះទេហើយនៅក្នុងការបប្រតិបត្តិនេះពុទ្ធបរិស័ទទាំងឡាយជំហានដែលធំបំផុតគឺផ្លូវចិត្តសំខាន់គឺផ្លូវចិត្តចិត្តប្រើចិត្តនេះចិត្តប្រើចិត្តណាផ្លូវចិត្តហ្នឹងក៏ធម្មភាពណាព្រះពុទ្ធលោកពោលថា មនុស្សតបទាំងធម្មធម្មមានមនុស្សសេដ្ឋាមនុស្សម្យាគឺធម៌ទាំងអស់ធម្មចិត្ត ប្រសើរពីចិត្តសម្រាប់ពីចិត្តចិត្តទាំងអស់គឺដែលយើងបប្រតិបត្តិធម៌នោះយើងចេះចងចិត្តយ៉ាងនោះឲ្យឲ្យឲ្យជាប់នៅក្នុងអារម្មណ៍គឺសំខាន់ដល់នឹងហ្មងដូចថាយើងចម្រើនអាណាបានស្ទេដង្ហើមចេញចូលយើងចំណាំហ្មងចំណាំថានៅក្នុងអរិយាប័ត្ររបស់យើងមួយយប់មួយថ្ងៃដូចដើរចូលអង្គុយ ហើយចេះធ្វើយ៉ាងម៉េចចងចិត្តនឹងខ្យល់នឹងតែប៉ុណ្ណឹងគឺគឺសំខាន់ចងចិត្តនឹងខ្យល់ខ្យល់ទៅនឹងខ្យល់ទៅនឹងគឺចងចិត្តនឹងមកមិនចាំចិត្តទៅចិត្តស្អីពិចារណាអីវែងឆ្ងាយទៅគឺចងខ្យល់ទៅគឺឆាប់គឺឆាប់មកអើបើសិនជាយើងចំណេញកាយកតាសតិមានសក់រងកតគ្មានស្បែកជាដើម ពេលដែលយើងចម្រើននោះគឺយើងយកចិត្តយើងទៅចង់នឹងសក់រឿងទៅចោតនោះមកចង់នឹងព្យាយាមចង់ព្រោះចិត្តយើងនឹងមានធ្លាប់ចិត្តចំណងខនឹងគឺធ្លាប់តែចិត្តចំណងកាមនេះតែនឹងតែបញ្ជាក់ចំណងខចំណងកាមចិត្តយើងម្នាក់ម្នាក់កើតក្នុងសង្សារវត្តផ្ដិតទៅលើតកម្មគុណនឹងគឺជានិរន្តរ៍ហើយគ្រប់ទៅរូប ក្រនថានៅក្នុងសង្សារវត្តក្រនស្រាវស្ដើងទេប៉ុន្តែស្លឹកទៅជាប់អញ្ចឹងបានជាយើងទៅលេងមើលទៅឃើញតែស្រឡាញ់ហ្នឹងមិនគឺហ្មងឃើញតែស្អាតឃើញតែល្អហ្នឹងវន់ធေါ်អីទាំងអស់ហើយបើសិនជាមិនទៅគឺឃើញខឹងហ្នឹងហ្មងព្រោះព្រោះចិត្តមកស្លប់ជាប់ហ្នឹងអញ្ចឹងវាស្លប់ទៅជាប់អញ្ចឹងដល់ពេលយើងមកចំខ្យល់ហ្នឹងចំខ្យល់ដង្ហើមចេញចូលហ្នឹង ចងសក់រងតើគ្មានស្បែកវាចេះតែលបេះចំណងវាចេះតែលបោខ្សែមានលបោខ្សែដកដង្ហើមចេញចូលយ៉ាងទៅឬក៏នឹករួមសក់រងតើគ្មានស្បែកចឹងទៅបានតិចតិចនឹងយកផ្លិចផ្លិចកាត់ដង្ហើមចេញចូលសក់រងតើគ្មានបែកវាទៅចេញទៅទៅរកកាមគុណចរិតអ្វីដែលយើងធ្លាប់ចងធ្លាប់ចាំពីមុនមកនេះជាចរិតរបស់ចិត្តនេះជាវិស័យរបស់ចិត្ត ជាប្រកដីធម្មតារបស់ចិត្តអញ្ចឹងនៅក្នុងគណៈហ្នឹងដល់ដល់វិចិត្រចេញទៅអញ្ចឹងធ្វើម៉េចគឺត្រូវតែនៅតែព្យាយាមបន្តណាព្យាយាមបន្តឧស្សាហ៍ធ្វើយូរយូរទៅចិត្តហ្នឹងវាកុសលកណាដំងដៃវាតិចអកុសលខ្លាំងគឺវាចិត្តទៅចេញទៅច្រើន តែនៅពេលណាយើងចាត់តែទាញចិត្តនេះបណ្ដិតចេញអំពីកាមគុណហើយមកចងនឹងខ្យល់ឬក៏ដង្ហើមពេញចូលឬក៏ចងនឹងសក់រមចរគ្មានស្បែកសន្សំយូរយូរលោកហៅថាសន្សំបឹងបឹងព្រាមយាមយៈបឹងដែលកើតអំពីសន្សំក្នុងការបរិកម្មព្រាមយាមហ្នឹងដែលយើងសន្សំយូរយូរទៅបឹងហ្នឹងវាចេះតែចម្រើនតាមគណៈចិត្ត ច្រើនទៅច្រើនទៅបនវាច្រើនបាបតិចអ្នកបនច្រើនបាបតិចអញ្ចឹងនឹកធរច្រើនជានឹកកម្មសម្បូរដៃនឹកកម្មច្រើនជានឹកធរដោយសារកម្មនឹងវាច្រើនដល់ពេលបននឹងវាច្រើនកម្មវាតិចបននឹងចិត្តយើងនឹងវាវានឹកធរបានច្រើនជាងកម្មបានច្រើនជាងកម្ម អញ្ចឹងកុំឲ្យទៅចិត្តអីថាអានឹងហើយគេហៅថាមកសាងនិស័យមកសាងនិស័យនិស័យនៅទៅនឹងហើយតែបើសិនជាយើងមិនប្រឹង ចម្រើនកម្មដ្ឋានទេនិស័យយើងវាអស់វាអត់វាថាគ្មាននិស័យគឺមកអំពីមិនប្រឹងចម្រើនកម្មដ្ឋានឯងនេះมันបានខំប្រឹងចម្រើនកម្មដ្ឋានឯហ្នឹងគេហៅនិស័យអត់និស័យគ្មាននោះនិស័យអត់និស័យគ្មានអញ្ចឹងជាព្យាយាមណា ជាយ៉ាងដែរមួយខែពីរខែមួយវស្សាពីរវស្សាចិត្តតែ5ធ្វើយ៉ាងទៅលើយមយមធ្វើទាំងហើយចេះសំមកសំបនសំកសលទៅដើម្បីធ្វើនិស័យចិត្តនេះឲ្យចាស់ខ្លាដល់ពេលនិស័យនឹងវាចាស់ខ្លាទៅនិស័យចិត្តនឹងវាចាស់ខ្លាទៅបានយើងត្រាស់ដឹងធម៌ឲ្យផ្សេងផ្សេងបានកើតទៅជាដល់ខ្យល់ល្អិតខ្យល់ម៉ត់ខ្យល់ស្ងប់ នឹងចាស់ហើយនឹងចាស់ហើយបនចាស់ហើយឬក៏មើលទៅឃើញរូបឈានឃើញសក់ឃើញរោមឃើញចោឃើញស្មិញឃើញស្បែកអីចឹងទៅនឹងបានន័យថានិស័យយើងចាស់ហើយនេះចាស់ហើយចាស់ហើយចាស់ជាងមុនហើយនឹងបានឃើញហើយរហូតដល់យើងបានញ៉ាំងកិច្ចគឺបឋមឈានឲ្យកើតបានបឋមឈានសមាបត្តិនៅក្នុងខ្យល់ណាបានទេឬក៏បានបឋមឈានសមាបត្តិ ច្រើនមែនតើឡងអ្នកដែលបានបឋមឈានយ៉ាងហ្នឹងចិត្តលពៀនមិនទាន់បានធម្មជាតិនាងឆ្ងាយបន្តិចឆ្ងាយពីនិព្វានបន្តិចឆ្ងាយបន្តិចហើយតែបើបានដល់បឋមជាតិណាបើគាត់នឹងចិត្តព្រះនិព្វានហើយណាពេលពួរព្រះសំដែងនៅច្រកនិព្វានស្វារੰងបឋមជាតិជាច្រករបស់ព្រះនិព្វានហ្នឹងមកណាច្រកនឹងចាំទួច្រកចូលដល់ច្រក បើមិនទាន់បានមកធម្មជាតិកំពុងធ្វើដំណើរនោះមិនទាន់ដល់ស្វាទេមិនទាន់ដល់ច្រកចូលព្រះនិព្វានទេតែបានដល់បឋមជាតិហើយបឋមជាតិជាឃើញនឹកសក់ឃើញសក់នឹករោមឃើញរោមនឹកកញ្ចក់ឃើញកញ្ចក់នឹកថ្មិញឃើញថ្មិញនឹកស្បែកឃើញស្បែកនឹកសាច់ឃើញសាច់នឹកអក្សរទាំង32មើលទៅឃើញឃើញសពឃើញគ្រប់ទាំងអស់ហ្នឹងនេះហ្នឹងហើយដែលហៅថាបឋមជាតិចំណាំអញ្ចឹងមកហ្នឹងបានបឋមជាតិហើយ ហើយតែបានមកធម្មជាតិនេះពិចារណាទៅបន្តិចទៅអានេះចាំងទៅខាងអនត្តាទៅចិត្តនឹងក៏វនឿយណាយលះបង់សេចក្តីប្រកាន់ទៅក៏ទៅនៅពៀនទៅណែមកពៀនដល់ផលញាណណាអញ្ចឹងសូមបញ្ចប់ពធត្រឹមប៉ុណ្ណឹងចុះយប់ហើយអំតើរៀបដើម្បីប្រយោជន៍អ្វីនៅក្នុងន័យនេះ ព្រះសម្មាសម្ពុទ្ធនៅក្នុងពុទ្ធសាសនាយើងលោកបានបញ្ជាក់អំពីផ្លូវហើយផ្លូវប្រតិបត្តិដើម្បីធ្វើដំណើរទៅកាន់ទីសុខទីសានគឺប្រណិពាននិងជាបរិយោសានគឺថាអ្នកដែលធ្វើដំណើរទៅកាន់ប្រណិពានបាននោះលុះត្រាតែសិក្សាទៅរៀនចម្រើនអប់រំនៅសមថកម្មដ្ឋាននិងវិបស្សនាកម្មដ្ឋាន អញ្ចឹងក្នុងការដែលយើងត្រូវរៀនសមថកម្មដ្ឋានបសនកម្មដ្ឋាននេះដើម្បីអ្វីគឺដើម្បីយើងអប់រំចិត្តយើងឲ្យបានស្ងប់ហើយប្រយោជន៍ដើម្បីលះបង់នៅសេចក្តីប្រកាន់ពួងខែនៅក្នុងខណ្ឌបញ្ញកៈបន្ទាប់អំពីការលះបង់នៅខណ្ឌបញ្ញកៈមកផុតប្រឡាស់ទៅគឺថាខ្លួនយើងនឹងបានដល់នាទីបំផុតទុកព្រោះគឺប្រណិធានហើយ ដូច្នេះហើយទើបបានធ្វើការសិក្សាទៅរៀនអប់រំចម្រើននៅសមថៈនិងវិបស្សនាកម្មដ្ឋានហើយនៅក្នុងពុទ្ធសាសនានេះ លោកបានបែងចែកជាផ្លូវពីរផ្លូវមួយគេហៅផ្លូវផ្សងផ្លូវច្បាប់ មួយផ្លូវប្រណិប័តនៃវិវិធពីរយ៉ាងផ្លូវផ្សងផ្លូវច្បាប់នឹងយកអំពីពាក្យព្រាមបដៅដែលព្រះអង្គសម្ដែងអំពី ធម៌ដែលត្រូវធ្វើត្រូវប្រតិបត្តិយ៉ាងណាដើម្បីធ្វើដំណើរទៅកាន់សន្តិភាពនោះគឺថានឹងព្រះអង្គសម្ដែងដែលយើងហៅថាប្រយតេហៅថាបរិយ័តហើយបរិយ័តនេះគឺមានលក្ខណៈកត់សម្គាល់4យ៉ាងសំខាន់សំខាន់ទី1គេហៅថាឧកហៈឧកហៈណੰឧកហៈណੰបានន័យថារៀនសូត្រទន្ទិញទន្ទិញ ឧទាហរណ៍ថា យើងចង់រៀនអីចង់រៀនធម៌បាញ់គុំព្រះបើកហិមកចាប់ទិញហ្មងយកសមិសណោអីចឹងទៅឬក៏យើងចង់មើលរៀនកម្មបត្តិ10ហើយកម្មបត្តិ20យើងយកមកទន្ទិញឲ្យចាំឬក៏រៀននៅបတ်ប្រសោតឬក៏បတ်អវិខមមានបတ်កុសលាខមមាកុសលាខមមាគឺថាយើងបើកសភើមកយកមកទន្ទិញហ្មងនឹងគេហៅថាអុកហៈណੰង គឺថាទន្ទិញនៅពាក្យព្រានបដៅរបស់ព្រះដែលព្រះអង្គសម្ដែងទុកមកនឹងលក្ខណៈមួយដែរលក្ខណៈមួយទៀតកាលណាបើទន្ទិញហើយចងចាំហើយដូចថាតសធិរណំត្រូវពិចារណាបែងចែកធរភ្លេចភ្លីដើម្បីឲ្យបានយល់ចូលចិត្តច្បាស់លាស់អំពីពាក្យមួយមួយដែលមាននៅក្នុងសភៅនោះដូចជាយើងទិញថាសល់សល់អញ្ចឹង ហើយយកមកពិចារណាសិលនឹងមានន័យយ៉ាងម៉េចហើយមានអង្គប្រមាណហើយធ្វើយ៉ាងម៉េចដាច់សិលធ្វើយ៉ាងម៉េចមិនដាច់សិលនេះគិតអញ្ចឹងឬក៏ដូចជាទៀតថាធ្វើទៀនបនវិស័យ4គេធ្វើយ៉ាងម៉េចគេប្រគេនលោកយ៉ាងម៉េចអីយ៉ាងម៉េចពិចារណាចិត្តទីនឹងហើយសាសធិរណនឹងអ្នកយល់ធម៌ដល់បន្ទាប់ពីយល់ធម៌មកលពោតកៈថណៈ នឹងសំដែងប្រាប់គ្នាហើយដូចស្មារតីស្នាអញ្ចឹងបង្ហាញហ្នឹងហៅកថាហ្នឹងហើយនឹងសំដែងប្រាប់អំពីពុទ្ធវចនៈព្រះនៅសិលវិធឺចេះសមាធិវិធឺចេះហើយវិបស្សនាវិធឺចេះនឹងហៅកថាហ្នឹងមួយទៀតវេចនាំងវេចនាំងគឺបង្រៀនហ្មងគឺនាំគ្នាបង្រៀនគ្នានឹងគ្នាចាប់ក្តារឈ្នួនចាប់ដីសមកតាហ្វេ ឲ្យកត់ត្រាយកទៅសិក្សាទិញស្មល់សាក់ទួឆ្លើយឆ្លងទៅវិសមោហើយបង្រៀនអញ្ចឹងដំណើរ4យ៉ាងដំណើរ4យ៉ាងនោះគឺដំណើរទី1គឺទន្ទិញឲ្យចាំដំណើរទី2ពិចារណាឲ្យយល់ដំណើរទី3សំដែងប្រាប់គ្នានឹងគ្នាដំណើរទី4ពន្យល់បង្រៀនគ្នាឲ្យចេះទៅវិញទៅមក នឹងគេហៅថា ដំណើរមួយគេហៅផ្លូវច្បាប់ប្រយតិហើយបើព្រះអង្គឬក៏លោកតាលោកយាយសិក្សាធម៌ហ្នឹងគឺយកមកបញ្ចេញយកមកចាំយកមកសម្ដែងប្រាប់ហ្នឹងគេហៅនៅតត្រង់ផ្នែកខាងច្បាប់នេះតត្រង់ច្បាប់ហើយតត្រង់នៅប្រយតិហើយនឹងផ្លូវមួយទៅផ្លូវមួយទៀតគេហៅផ្លូវប្រណិប័តសុទ្ធ នឹងលេងទិញលេងមើលលេងខែគឺថាយើងសូត្រចងចាំរួចរាល់ហើយតាំងទៅប្រតិបត្តិប្រតិបត្តិនោះមានលក្ខណៈ4 3 4កន្លែងលក្ខណៈទី1គឺថាបុគ្គលនោះមានកាយស្រាលមិនធ្ងន់បាននិយាយថាបុគ្គលនោះមិនជាប់ចិត្តពេកព្រោះយើងនៅធ្ងន់ធ្ងន់ចិត្តកាលណាមិនទៅជាប់ចំពាក់ពេកវាស្រាលហើយទី2គឺត្រេកអរចូលចិត្តកន្លែងស្ងប់ស្ងាត់ គេថាកន្លែងដេកកន្លែងអង្គុយយកកន្លែងណាស្កាត់ស្រួលណាហើយលក្ខណៈទី3ត្រូវតម្កល់ស្មារតីរំពឹងពិចារណា នៅខក្នុងរាងកាយដែលយើងត្រូវពិចារណាដង្ហើមចេញចូលនេះនៅក្នុងរាងកាយយើងអង្គុយពេនភ្នែនទៅឬក៏យើងឈរឬក៏យើងដើរចង្ក្រមទៅរំពឹងមើលខ្យល់ចូលខ្យល់ចេញចេញដឹងចូលដឹងសពសារពើហ្នឹងហ្នឹងដំណើរមួយទាំង ហើយក៏ដំណើរមួយទៀតគឺថាបានស្គាល់ឲ្យច្បាស់ថាធម៌នឹងមិនទៀងជាទុកជាអនត្តាហើយចេះតែចម្រើនទៅរហូតដល់បានសម្រេចញាក់ផលទៅនឹងគឺជាដំណើរមួយអញ្ចឹងដំណើរពីរផ្សេងគ្នា ដំណើរមួយផ្សេងទៅថារៀនដំណើរមួយអង្គុយស្វាត់រំពឹងពិចារណាហើយចុះមករៀននេះយើងរៀនដែរយើងរៀនពីរហ្នឹងឯងក្នុងសម័យណាដែលយើងស្ដាប់អានឹងច្បាប់ហើយយើងច្បាប់លោក យើងស្ដាប់លោកសំដែងខនោះឲ្យយល់ថាឥឡូវលោកប្រាប់ឲ្យយើងធ្វើអីខ្លះណាអញ្ចឹងយើងយើងស្ដាប់យកយល់យកចាំទៅអានឹងគេហៅប្រយតិមួយហើយដល់ទៅពេលលោកលើសំដែងយើងអង្គុយធ្វើម្ដងធ្វើនៅនេះក្តីធ្វើនៅផ្ទះក្តីនឹងហៅវិបស្សនាមួយខុសគ្នាអញ្ចឹងណាមួយកំពុងនិយាយកំពុងថាអញ្ចឹងហៅប្រយតិមួយអត់ទេអង្គុយរំពឹងពិចារណាធម៌នឹងហៅវិបស្សនា អញ្ចឹងការរំពឹងធម៌ហ្នឹងគឺមាននៅក្នុងវត្តមាននៅតាមផ្ទះយើងសិក្សាយកចំណេះអំពីវត្តទៅដើម្បីទៅប្រតិបត្តិនៅផ្ទះដំណើរយើងចឹងអង្គយាយលោកតាខ្លះក៏គាត់នៅវត្តជាប់ទៅខ្លះក៏នៅមិនអាចជាប់បានមួយខែកន្លះត្រឡប់ទៅវិញហើយខ្លះក៏គឺមករៀនចឹងទៅល្ងាចដល់ផ្ទះរៀនបានដូចគ្នាគឺថាពុទ្ធវត្តទៅពើជាចោះធូរធូរទលាយណាមិនស្អៀតទេ នៅក្នុងមជ្ឈមណ្ឌលវិបស្សនាបរៈវត្តនន្ទនេះគឺមានកម្មវិធីបង្រៀនកម្មដ្ឋានហ្នឹងគឺប្រកបប្រចាំថ្ងៃរៀងរាល់ខែគេថាខែណាដូចខែណាមួយឆ្នាំពីរ10ខែហ្នឹងរៀនដល់រហូតហើយបើសារៀនតាមធម្មតាតាមអធិស្ឋ័យខ្លះក៏នៅវត្តខ្លះនៅផ្ទះមកនៅផ្ទះខ្លះនៅវត្តខ្លះខ្លះនៅវត្តរហូតខ្លះនៅផ្ទះសុទ្ធប៉ុន្តែរៀនកម្មវិធីយន្តបណ្ឌបត្តិតាមផ្ទះ ហើយគ្រប់សិលសិល5សិល8សិល10សិល4ទៅតាមស្នាក់តាមស្នាក់អស់យើងរៀនបាន ទូទៅដូចសាលាយើងអញ្ចឹងអត់មានបញ្ហាទៀតឆ្អល់ខ្វល់ខ្វាយទេអញ្ចឹងអញ្ចឹងដល់ដល់ចប់វគ្គមួយខែកន្លះនេះទៅតើមានរៀនទេតែចប់វគ្គមួយខែកន្លះទៅនៅតែរៀនអញ្ចឹងឯងលោកណាលោកនិមន្តទៅវត្តទៅទៅលោកយាយលោកតាណាមុនទៅកាន់ទីហឋានតាមផ្ទះតាមភូមិតាមស្រុកតាម វត្តអារាមណាជាទៅទៅតប្រមាណហ៊ានប៉ុណ្ណឹងទៅទៀតទៅហ៊ានដល់រហូតណាសាលានឹងគេហៅសាលាហ៊ានរហូតមកហើយដល់ទៅពេលណាដែលមានវគ្គមួយគេហៅវគ្គពិសេសមួយឆ្នាំបើកម្ដងដូចជាវគ្គនឹងគេហៅវគ្គបំពេញវិជ្ជាវិកតការគ្រូកោសលនឹងវគ្គនឹងគេហៅវគ្គពិសេសមួយឆ្នាំបើកម្ដងមានចំនួនមួយខែកន្លះហ្នឹងមួយឆ្នាំបើម្ដងនឹងវគ្គពិសេសហើយវគ្គពិសេសមួយខែកន្លះមួយជាលោកតាអាចរៀនបានទេថា ហើយចុះបើមិនវគ្គពិសេសរៀនទៅហើយតំងវគ្គពិសេសរៀនបានដូចខ្ញុំហ្នឹងកុំឲ្យភ័យខ្លាចថាអីឆ្នាំក្រោយទៅជំនាញមកយោណាហ្នឹងហើយគឺអត់ទេបើពន្យាយរៀនរហូតចាំរៀនតើក៏បានពួកគ្រូនៅកន្លែងនេះមានការប្រចាំនៅក្នុងគ្រូណាដើរទៅតាមខេត្តដើរទៅគ្រូណាទៅរៀនតាមជនបទទៅទៅប៉ុន្តែគ្រូនៅប្រចាំការនៅកន្លែងនេះនៅមានមួយអង្គជាប់ជានិច្ចជាងចង់រៀនម៉ូតូម៉ោង2ដដែលម៉ោង7ម៉ោង9 ម៉ោង2ម៉ោង5ហ្នឹងហ្នឹងតែហ្នឹងហើយយកទៅធ្វើធម៌តាមកន្លែងរៀនរៀនខ្លួនទៅឥឡូវនេះយើងចូលមកដល់កិច្ចប្រតិបត្តិតើយើងត្រូវប្រតិបត្តិអីមុនធម៌ដែលយើងទៅសិក្សាក្នុងពេលនេះធម៌ដែលយើងទៅសិក្សាក្នុងពេលនេះគឺយើងប្រតិបត្តិទី1គឺសតិជំនឿនឹងមកគឺថា ការជឿទៅលើកម្មហើយនឹងផលគឺប្រកបជឿថាអំពើដែលអាត្មាអញធ្វើក្នុងពេលនេះនឹងបានផលដល់អាត្មាគឺសេចក្តីសុខនិងសេចក្តីចម្រើនក្នុងបច្ចុប្បន្ននិងទៅប្រាក់លោកហើយជាគន្លងជាដំណើរជាផ្លូវសម្រាប់ធ្វើតកៈធ្វើដំណើរទៅកាន់ប្រណិពាននេះទៅកាន់ប្រណិពាននឹងជឿចឹងមកគឺយើងជឿទៅលើអំពើដែលយើងធ្វើ យើងជឿថាអំពើអាក្រក់ទាំងអស់មានសម្រាប់សត្វជាដែរមិនលួចគេមានប្រព្រឹត្តខុសកម្មការពុទ្ធផលកុហកនិងកັບសត្វស្វងអំពើទាំង5នៅឯងតែងនាំសត្វសត្វលោកឲ្យទៅកើតក្នុងទីទៀតឲ្យទៅកើតក្នុងទីទៀតមានកើតនៅរូបប្រតអតរកាយដេរិខាហើយបើកើតចំនួនអាយុខ្លីក្រលំបាកមានសរសៃច្រើនគេបង្ខុយបង្កាច់គួតលីលី គឺថាយកជឿចឹងហើយអំពើហ្នឹងគឺសត្វទាំងអស់ក្នុងអតីតក្តីបច្ចុប្បន្នក្តីអនាគតក្តីដែលបានទុកដោយសារតែអំពើទាំង5យ៉ាងនេះដូច្នេះអាត្មាអញមិនសាងទេនៅអំពើហ្នឹងគឺមិនធ្វើទេមិនអនុវត្តទេគឺអាត្មាបានសមាធិសិល5ហើយនេះមិញនេះយើងសមាធិសិល5យើងជឿទៅសាររបស់យើងដែលបានសមាធិហើយនេះនឹងនាំយើងឲ្យបានសុខបានចម្រើន ក្នុងបច្ចុប្បន្នប្រាក់លោកហើយនឹងជាផ្លូវជាកន្លងជាដំណើរទៅកាន់ប្រះនិព្វាននេះយើងមានបណ្ដឹងចំណុចយើងជឿណាយើងជឿអញ្ចឹងយើងអត់មានទៅជឿធម៌បំសំនឹងវកអីទេគឺថាតែក្តីសុខនឹងទុកកើតពីខ្លួនយើងជាអ្នកធ្វើជាអ្នកសំជាអ្នកប្រណិប័តហើយបើសាសនាដទៃដូចជាសាសនាព្រហ្មញ្ញគេនាំគ្នាទៅជឿតែទេបើចង់បានសុខគេទៅបន់ បំនឹងរុក្ខរៈទេវតាប្អិនប្រព្រំប្រយមប្រកាលហ្នឹងដើម្បីសុំសេចក្តីសុខទៅឲ្យដាក់ចេកដាក់ស្គរដាក់បំណំនេះបំណំនោះសពសារពើទៅពុទ្ធសាសនាយើងនេះអត់ទេតែបនបត្តិគឺជឿខ្លួនឯងហ្មងជឿទៅលើអំពើល្អទាំងអំពើអាក្រក់ទៅលើខ្លួនឯងខ្លួនឯងជាអ្នកសាងកម្មល្អសាងកម្មអាក្រក់ហើយផ្ដល់នូវផលគឺសេចក្តីទុក្ខនិងសុខ អញ្ចឹងអំពើបាបតែងផ្ដល់នូវសេចក្តីទុក្ខក្នុងសង្សារអំពើល្អតែងផ្ដល់នូវសេចក្តីសុខក្នុងសង្សារសង្សាររបស់ទាំងនេះគឺយើងជឿអញ្ចឹងនឹងទី1ហ่ะបោះបោះចិត្តយើងជឿថាកិច្ចប្រណបត្តិដែលស្មាញរៀបនឹងធ្វើនេះគឺធ្វើសិលចម្រើនកម្មធម៌បស្សនានេះនឹងធ្វើខ្លួនអញឲ្យបានសុខនៅជាមនុស្សក៏បានសុខនៅទៅកើតជាតិមុនជាតិមុខទៀតក៏បានសុខហើយធ្វើ ហើយជាបនិស័យសម្រាប់ឲ្យយើងបានត្រាស់ដឹងនៅលោកពុទ្ធៈធម៌នឹងធម៌ទី1គឺយើងជឿចឹងទី2គឺតម្កល់ចិត្តនៅក្នុងសិលតម្កល់ចិត្តទៅក្នុងសិលតើយើងតម្កល់យ៉ាងម៉េចគឺតម្កល់ចិត្តនៅក្នុងសិលបានន័យថាចិត្តយើងដោះបើសិនជាមានអកុសលវិតកៈគិតសម្រាប់សត្វកាលឡើងបលុតចោលមក ផលិតកណានឹកគិតចង់បានសត្វរស់ផលិតមកឬក៏ចង់បានស្របគេផលិតចិត្តនឹងផលិតចោលមកឬក៏ចង់បានប្រពន្ធកូនគេខុសច្បាប់ផលិតចោលចង់និយាយកុហកផលិតចោលចង់ផឹកទឹកសបឹងផលិតចោលគឺបញ្ញសិលនេះពុទ្ធបរិស័ទបានធ្វើអស់ហើយនឹងបាបទេគឺថាបើយើងទៅ10យើងកាន់តាម10ទៅបើយើង8កាន់តាម8ទៅនឹងគឺថាយើងតម្កល់ចិត្តអញ្ចឹង មិនឲ្យ មាន បាបណាចូលក្នុងចិត្តទៀតទេអានឹងលក្ខណៈទី2លក្ខណៈទី3ចូលមកដល់ធម៌ប្រណិបត្តិគឺធ្វើសមាធិអប់រំចិត្តអប់រំចិត្តក្នុងពេលនេះគឺយើងចម្រើនអាណាបានសតិអញ្ចឹងការចម្រើនអាណាបានសតិនេះសាធិជនទាំងឡាយគឺយើងត្រូវកតាកំណត់ទី1 យើងត្រូវរៀបចំកន្លែងអង្គុយធម៌នឹងបានស្ងប់ស្ងាត់បើទុកជានៅក្នុងផ្ទះក៏មានកន្លែងណាមួយសម្រាប់យើងដែរគេថាកុំឲ្យវាកូនចៅអេងងាយងាយច្រើនទៅឲ្យធំគឺណាយើងយើងរៀបចំកន្លែងអសនៈព្រះមួយនៅតាមផ្ទះបើយើងនៅផ្ទះហើយជាកន្លែងសម្រាប់អង្គុយធម៌របស់យើងជាកន្ទុកមួយបាំងឬក៏ដំណេកយើងនឹងក្នុងកន្ទុកដំណេកយើងបើនៅវត្តគេនៅវត្តបើនៅព្រៃគេនៅព្រៃដែរ ទី2អរិយាប័ត្រ4ដេកដើរឈរអង្គុយគឺយកអរិយាប័ត្រមួយជាធំគឺអរិយាប័ត្រអង្គុយពេនភ្នែកដោយព្រះធ្វើសមាធិព្រះបរមាក៏យើងមើលមើលព្រះអង្គយកពុទ្ធប្រផ្នែកទេសម្បត្តិបានន័យថាប្របាទស្ដាំព្រះអង្គជួនលើប្របាទឆ្វេងហើយប្រខោះបាតដៃខាងស្ដាំជួនលើបាតដៃខាងឆ្វេងបាតប្រខោះខាងឆ្វេង អង្គុយពេមភ្នែកហើយដំកល់កាយត្រង់ដកដកកាយត្រង់ដកកាយត្រង់ហើយឲ្យជុំកាយយ៉ាងដល់ដកកាយត្រង់ហើយបានចាប់ប្រមោចិត្តយើងមកដាក់ក្នុងទ្រុងលែងដឹកនីអ្វីទាំងអស់កូនចៅទុកទៅក្បែរហ្នឹងក៏អត់នឹកបើភ្នែកឃើញហ្នឹងប៉ុណ្ណឹងប្រលប់ចោល សំឡេងអីឮមកយកញ៉ាអីមានគិចាក់ដូចតន្ត្រីអីមកយើងកុំស្ដាប់ទៅប្រមូលចិត្តដាក់ទៅក្នុងជុំផ្ដាច់ចរន្តផ្ដាច់ចរន្តស្នែកចរន្តវិជាចរន្តចំោះចរន្តដាចរន្តកាយផ្ដាច់ចោលអស់យើងផ្ដាច់ចោលចរន្តអស់ទុកតែផ្លូវចិត្តមួយហើយបានចាប់រលឹកនៅដង្ហើមចេញដង្ហើមចូល ដកដង្ហើមចេញវែងមកក៏ដឹងទៅដកដង្ហើមចូលវិញក៏ដឹងយកសតិយើងទៅរលឹកក្នុងខ្យល់ហ្នឹងដកដង្ហើមចូលទៅដឹងដកដង្ហើមចេញមកដឹងឥឡូវស្មានឹងបញ្យល់អំពីផ្លូវរបស់នេះហេតុអីបានជាយើងត្រូវការឆ្នាំបានជាត្រូវការឆ្នាំព្រោះចិត្តថ្មីចិត្តរបស់យើងតែមិនទាន់បានអប់រំសោះគេហៅថាចិត្តថ្មី បើកំពុងតែអង្គុយទឹកចោលឲ្យតែលឺសូរតលេងនេះញ៉ាំតែបន្តិចលបោភ្លុះច្បាប់លបោទៅលបោចេញទៅលបោទាំងមិនដឹងខ្លួនទៅបងអញ្ចឹងបានជាលុយធ្វើរកកន្លែងស្ងាត់ហើយទីពីរមិនបានឲ្យអង្គុយពេនភ្នែនពីព្រោះភ្នែនមានអង្គុយពេនទេដែលធ្វើចិត្តយើងឲ្យបាត់គេហៅបាត់ល្ងួយដេក បាត់ខ្ជិលបាត់ល្ងើដេកបាត់ខ្ជិលគឺអង្គុយពេកខ្លួនឯងហើយហេតុអីបានជាព្រះអង្គឲ្យយើងតម្កល់កាយត្រង់កណាអង្គុយត្រង់ហ្នឹងទៅមិនចុកជើងបើអង្គុយកងប់ចុកជើងហ្នឹងអ្នកដែលអង្គុយត្រង់ត្រង់មិនចុកជើងទេព្រោះវាអត់កត់ប្រស័យកត់សាច់ហេតុអីបានជាព្រះអង្គឲ្យយើងប្រមូលចិត្តដាក់ក្នុងទ្រូងថានឹងទៅហៅទៅចូលចិត្តទៅក្នុងមនោទ្វារ កាលណាមិនប្រមូលចិត្តទេចិត្តនោះចេះនឹកឃើញរឿងអតីតរឿងអនាគតរឿងបច្ចុប្បន្នក្នុងក្រៅបហូបហែនឹងច្រើននឹងមួយហ្នឹងចឹងបានឲ្យយើងប្រមូលចិត្តដាក់ក្នុងទូងនឹងមកដើម្បីបិទនៃតិចចំោះអណ្ដាតកាយលែងលឺលែងឃើញលែងលឺលែងសំសិនលែងទទួលរស់លែងដឹងសម្ផស្សឲ្យប៉ះកាយហើយហេតុអីបានឲ្យយើងរលឹកនៅដង្ហើមចេញចូលថាអប់រំសតិ និងវិទ្យាអរុមសតិឲ្យទៅជាសតិប្រធានព្រោះអត់ខ្យល់ដង្ហើមចេញចូលលឹងវាមាននៅក្នុងខ្លួនយើងស្រាប់មានតបាក់ស្វែងរកឯណាប៉ុន្តែគាត់ថាពីមុនមកយើងដកដង្ហើមចេញចូលវាមិនដឹងវាបាន ចិត្តណាតែឥឡូវយើងយកចិត្តយើងទៅទៅដឹងពេលណាដកដង្ហើមចូលក៏ដឹងពេលណាដកដង្ហើមចេញមកក៏ដឹងតាមដានសល់រហូតឥឡូវយើងបន្តទាំងអស់គ្នា ជើងស្ដាំស្រួលលើជើងឆ្វេងពែនភ្នែនអង្គុយពែនភ្នែនជើងស្ដាំស្រួលលើជើងឆ្វេងប្រອບដៃស្ដាំ ដាក់លើប្រອບដៃឆ្វេងហើយដំកល់នៅលើភ្នែននឹងចំណុចទី1យើងពែនភ្នែនណាហើយយើងដកកាយយើងឲ្យត្រង់ទៅណាយើងប្រហើបក្រោយប្រហើបក្រោយចេះប្រហើបក្រោយទៅយើងដាក់ឡប់ទៅវិញទៅវាត្រង់មកហើយ ព្រោះចកេះហ្នឹងវាវាដកទៅវាស្លាប់បាត់ហើយឥឡូវយើងចាប់ប្រមូលចិត្តយើងដាក់ទៅក្នុងទ្រុងយើងមិនទេទាំងអស់គ្នាទៅប្រមូលចិត្តដាក់ក្នុងដើមទ្រុងយើង យើងនឹកក្នុងដើមទ្រុងម្ដងណាយើងនឹកក្នុងដើមទ្រុងយើងឈប់នឹករឿងអតីតរឿងអនាគតរឿងមុខរឿងក្រោយលើកយើងលែងចិត្តណាគឺយើងនឹកទៅក្នុងទ្រុងយើងតែគាត់លើចិត្តនឹកក្នុងទ្រុងជាប់ វាថាយើងអត់នឹកអីទេអឥឡូវយើងចាប់រលឹកនៅដង្ហើមចេញនិងដង្ហើមចូលយើងដកដង្ហើមចេញមួយមកហើយដកដង្ហើមចូលទៅសតិយើងដាក់ទៅក្នុងទ្រូងក្នុងពោះយើងមើលខ្យល់ក្នុងទ្រូងក្នុងពោះដែលចុះហើយនឹងឡើងដកដង្ហើមចូលចឹងទៅសតិដឹងថាចូលទៅដកដង្ហើមចេញមកសតិរលឹកដឹងថាចេញមក គឺយើងសតិយើងគឺថាយកទៅចូលក្នុងខ្សោក្នុងទ្រុងនពោះដកចូលទៅដឹងដកចេញមកដឹងដកចូលទៅដឹងដកចេញមកដឹងយើងព្យាយាមធ្វើចឹងបើសិនជាយើងដកដល់យ៉ាងវែងវែងយ៉ាងវែងវែងវែងចូលវែងចេញវែងចូលវែងចេញហើយដឹង មិនមែនត្រឹមចំហុកទេទេគឺថាយើងយើងស្នមដែរដកដង្ហើមចូលទៅយើងដឹងតែចូលដកដង្ហើមចេញមិនដឹងតែចេញដង្ហើមចូលទៅរួចដល់ចិត្តរិញខ្យល់រហូតដល់ចិត្តកណាចិត្តយើងដឹងដល់ចិត្តខ្យល់នឹងជះរបាត់ទៀតហើយដកដង្ហើមចេញមកគឺយើងនឹកចេញមកចាំទ្រង់ហើយពោះបានណានឹក ចោលសំទូហើយនឹងពោះចេញមកក៏ដឹងចូលទៅក៏ដឹងសតិយើងគឺថាតាមដានតែចោលទៅនឹងខ្សោចេញដកយើងយើងស្រួលមកតាណាស្រួលកុំឲ្យបកលវលជួយតែកុំចំហុកយើងធម្មតាគួរតែយើងធម្មតា ដកចូលធម្មតាដកចេញធម្មតាណាដកចូលទៅសតិដឹងតែចូលទៅដកចេញមកសតិដឹងតែចេញចូលដឹងចេញដឹងជាហាត់ហាត់ស្មារតីជាងបើសិនជាចិត្តនឹងវិសិទ្ធចេញគេហៅថាចិត្តនឹងវារត់ចេញរត់ចេញទៅក្រៅ នឹករឿងអ្វីមួយនៅខាងក្រៅអំពីសតដង្ហើមចេញចូលគឺយើងត្រូវទាញចិត្តយើងមកផ្ទុកនឹងទ្រូងយើងវិញមកនឹកក្នុងទ្រូងយើងវិញហើយយើងរលឹកនៅចោលទៅនឹងចោលចេញបន្តទៅទៀតយើងរលឹកនៅចោលទៅនឹងចោលចេញបន្តទៅទៀតសតិហ្នឹងគឺគ្រប់វរៈដល់ហើមចេញគ្រប់វរៈដល់ហើមចូល គឺយើងរលឹកតាមចូលនឹងស្មកុំឲ្យភ្លេចស្មារតីកុំឲ្យបាត់បង់ស្មារតីពេលណាដកដង្ហើមចេញដឹងតែចេញចឹងទៅពេលណាដកដង្ហើមចូលដឹងតែចូលទៅយើងកុំរវល់នឹងការលឺលឺសំឡេងឬក៏មិនរវល់នឹងខ្យល់នៃមកប៉ះនឹងកាយ អត់នឹងលោកព្រៀបលោកព្រៀបរាងកាយយើងទៅនឹងដំបូងដំបូងមួយមានរន្ធ6ហើយក្នុងរន្ធនោះមានសត្វទាំងសងចូលទៅជ្រកក្នុងរន្ធនោះចូលទៅក្នុងដំបូងតាមរន្ធមួយទៅបុគ្គលនេះឆ្លាតចង់ចាប់សត្វទាំងសង តែប្រអនុវត្តយ៉ាងម៉េចត្រូវបិទរុន5បើបិទរុន2ក៏ចាប់បានដែរចាប់រុននេះចេញរុននោះឬក៏បិទរុន3ទុក2ឬក៏បិទរុន3ទុក3ព្រោះនៅតែចាំបានបិទរុន5បិទរុន4ទុក2ព្រោះនៅតែចាំបានប៉ុន្តែចាប់រុនខាងនេះ កាត់សសងវាចេញទៅរឹងខ្នោះអញ្ចឹងធ្វើម៉េចគេទៅញឹករឹង5ដែលញឹករឹង5កាត់សសងវាអត់មានកន្លែងចេញវាទាល់វាវាលូនចេញមកចំរឹងមួយហើយគេក៏គេរងចាំតែកាត់សសងលៀនក្បាលចេញមកគេសកាត់ជាប់សកាត់កជាប់សកាត់ជាប់ចាប់បានមក យ៉ាងណាមិញបុគ្គលដែលប្រជាទូមានចិត្តត្រូវបិទអរុន5ព្រោះរាងកាយយើងនេះមានរុន6រុនភ្នែកត្រូវការឃើញរូបរុនវិជាត្រូវការលឺសូរសំឡេងរុនច្រមុះត្រូវការពំក្លិនរុនរុនរុនដាត្រូវការដឹងរសជាតិរុនកាយត្រូវការដឹងផ្អែកជារុនចិត្តត្រូវការនិធរ អញ្ចឹងគេបិទ5ចោលបិទភ្នែកបិទវិជាបិទច្រមុះបិទអណ្ដាតបិទកាយហើយគេទុកតែចិត្តមួយរំពឹងនៅដង្ហើមចេញចូលដង្ហើមចេញក៏ដឹងដង្ហើមចូលក៏ដឹងគេបិទ5ទៅចេះតែគេបិទបិទមិត្តថាបិទលែងមើលលែងលឺលែងមើលលែងលឺលែងធំក្លិន លែងដឹងរសជាតិលែងដឹងស្ដៅតិចដែលមកប៉ះនឹងកាយវាទុកជាចិត្តមួយរំពឹងនៅដង្ហើមចេញនិងដង្ហើមចូលពេលណាដល់ដង្ហើមចេញដឹងតែចេញពេលណាដល់ដង្ហើមចូលដឹងតែចូលអានឹងឈ្មោះថាវិធីទូមានចិត្តប្រៀបទៅនឹងបកគោចាប់សត្វសន្សងក្នុងដំបូកមួយមានរុន6អានឹងបានទូមានចិត្តបាន អញ្ចឹងយើងបានដឹងហើយនៃក៏យើងបិទទៅជាកលែងលឺទៅមកកលែងធំខ្សិនសម្រាប់កលែងដឹងរស់កាយកលែងដឹងលហើយដៅគឺមានត្រឹមតែចិត្តមួយដែលដឹងនឹកចលសូនឹងតចេញដែលប្រព្រឹត្តទៅក្នុងរាងកាយនេះយើងអត់មានពេញអីទេយើងតែដឹងនឹងកំងដកចូលទៅដឹងតែចូលទៅ ដកចេញមកដឹងតែចេញសតិចូលក្នុងខ្យល់ក្នុងទ្រុងក្នុងពោះចេញដឹងតែចេញចូលដឹងតែចូលនឹងហៅអនាបានសតិអនាបានសតិប្រែថាស្មារតីរលឹកដង្ហើមចេញនិងដង្ហើមចូលដកដង្ហើមចូលទៅជ្រឹងរត់ចូលរហូតដល់ផ្សិតដកដង្ហើមចេញមកវិញមក ចឹងសតិយើងនឹងកល់ទៅក្នុងទ្រូងក្នុងពួរចូលដឹងចេញដឹងបើសិនជាចិត្តនេះលៀបចាកឬក៏គេចចេញទៅឯណាមកឯណាគឺយើងត្រូវទាញចិត្តយើងមកផ្ទុកនៅក្នុងដើមទ្រូងវិញកុំឲ្យចិត្តវាចេញតាមអំពើចិត្តទៀតគឺថាយើងផ្ទុកក្នុងទ្រូងយើងយកចិត្តមកផ្ទុកក្នុងទ្រូងយើង បកកែតំណឹកនេះនឹកនោះយកមកទុកក្នុងទ្រង់ទ្រង់ហើយយើងបានបញ្ជូនស្មារតីយើងរលឹកនៅដង្ហើមចេញដង្ហើមចូលបណ្ណខ្សែដបងដៃក៏ហៅខ្សែវែងទីខាងក្រុមខ្សែវែងដង្ហើមចេញក៏វែងដង្ហើមចូលក៏វែងពុទ្ធធម៌នឹងចឹងសិក្សាដបងដៃគឺសិក្សាចឹង ដង្ហើមចេញក៏វែងដង្ហើមចូលក៏វែងហើយដឹងដឹងតែចេញវែងដឹងតែចូលវែងចូលវែងចេញវែងសតិចូលក្នុងចោដឹងចោរត់ចុះចោរត់ឡើងក្នុងទ្រុងក្នុងពោះចូលវែងចេញវែងសតិនឹងរលឹកឃើញពេលណាដល់ដង្ហើមចូលដឹងតែចូលពេលណាដល់ដង្ហើមចេញដឹងតែចេញ ចេញវែងក៏ដឹងចូលវែងក៏ដឹងអត់មានភាវនាបល័យអីបញ្ចូលទេគ្រាន់តែមានស្មារតីដឹងខ្យល់ចូលនិងខ្យល់ចេញដែលរត់ឡើង